ហាត់ប៉ះប្រេស៊ីលលេងនៅ Educational Stadium ក្នុងទីក្រុង Arayan ឯហូឡង់បាល់ជាមួយអាសន្នទីមលេងនៅកីឡដ្ឋាន Lucelle Iconic Stadium នៅទីក្រុង Lucelle បាទប្រវត្តិរបស់ក្រុមក្រូអាតនិងប្រេស៊ីលមានការជួបគ្នាច្រើនដងដែរបាទយើងរាប់ចាប់តាំងពីឆ្នាំ2005មកលេងមិត្តភាពដីក្រូអាតមួយស្មើឆ្នាំ2006លេងអឺ លេងមើល2006លេងបាល់ទាត់ពិភពលោកហ្នឹងបាទដល់2006លេងបាល់ទាត់ពិភពលោកហ្នឹងអឺប្រេយឺឈ្នះក្រូអាត1ទៅ0បាទដល់2006ឆ្នាំ2014បាទជួបគ្នាភាសាទៀតក្នុងពូលដដែលប្រេយឺឈ្នះក្រូអាត3-1 បាទឆ្នាំ2018ជួបគ្នាមិត្តភាពប្រេស៊ីលនៅតែឈ្នះក្រូអាត2-0ចុះឆ្នាំ2022នេះមិនទៅវិញបើយើងងាកទៅមើលការប្រកួតរបស់ក្រូអាតអត់ទាន់ចាញ់ទេណាបាទតាំងពីលេងបាល់ World Cup មកយើងទាញតាំងពី Nation League បងប្អូនបាទលេងបាល់ UEFA Nation League ចន្លោះខែ6ដល់ខែ9គ្រូអាលៀតចាញ់សោះហ្មងបាទស្មើម្ដងជ្រះ4ដងចប់ពីលេង Nation League មកលេងមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំជាមួយអារ៉ាប៊ីសាអូឌីតឈ្នះអារ៉ាប៊ីសាអូឌីត1-0ទៀតបាទតបមកចូលលេង World Cup ចូលពូលផ្លុកចូលពូល F ផ្លុកគ្រូអាតអត់ចាញ់ទៀតគ្រូអាតស្មើម៉ារ៉ុកគ្រូអាតឈ្នះកាណាដាគ្រូអាតស្មើបែលហ្សិចបន្ទាប់មកវា16ក្រុមគ្រូអាតអត់ចាញ់ទៀត គឺស្មើជាមួយជប៉ុនហើយទៅឈ្នះបាល់ពេលនៅទីអញ្ចឹងសរុបសេចក្តីមក10ប្រកួតចុងក្រោយរបស់ប្រទេសក្រូអាតទាំងការលេង Nation League ទាំងការលេងមិត្តភាពទាំងការលេង World Cup ក្រូអាតអត់ទាន់ស្គាល់ពាក្យចាញ់ទេបងប្អូនទាញទាញបានល្អណាស់បាទហើយយើងមើលជាក់ស្ដែងពេលប៉ះម៉ារ៉ុកបាទឡើងមកជាមួយគ្នាក៏ប៉ុន្តែម៉ារ៉ុកវាយអត់ធ្លាយក្រូអាត កវៃបរិវត្តធ្លានោះថាជើងបែរនេះចុះបាក់កណ្ដាកណ្ដាលេងលឿនតែគ្រូអាចទប់ជាប់វៃបកយោមក4ម្ដង4-1ប៉ះបែលហ្សិចលេខលេខ2ពិភពលោកបែលហ្សិចឥឡូវដូរគ្រូដូរអីឆ្លោះគ្នាទីណាទីណៃទៅថាវិសាការដែលបែលហ្សិចស្មើគ្រូអាចនោះឯងហើយបែលហ្សិចក៏ទៅហូចចិត្តពេលទៅចាញ់បារុកនោះឯងប៉ះជប៉ុនជប៉ុនបកាយស៊ូស៊ូចុះស៊ូឡើងគ្រូអាចស៊ូជាគ្រូអាចដឹងថាបើសិនជា ដូចយើងនិយាយយើងបើសិនជាមានគ្រាប់ក្នុងអំឡុងពេលប្រកួតអាចគ្រាប់របស់ជប៉ុនព្រោះជប៉ុនបុកខ្លាំងណាស់ដល់ពេលដល់ពេលទប់ជាប់ជប៉ុនខ្សោយជឿរឿងបាល់ពេលនឹងទីនឹងក៏ក្រូអាចវាយយកតែម្ដងបាទជាងជប៉ុនស្ដាយដែរជប៉ុនសុទ្ធបាល់ពេលនឹងទីអត់កើតបាទឥឡូវយើងនិយាយមកមើលប្រេស៊ីលប្រេស៊ីលដែលមានប្រវត្តិបណ្ដាលចាញ់គ្រូអាបចាប់តាំងពីឆ្នាំ2005មកបាទប្រេស៊ីលកម្រមានពាក្យថា មានពាក្យថាស្មើប្រេស៊ីលមួយជ្រុលគាត់លេងឈ្នះចាញ់មកបាទឈ្នះចាញ់មកអញ្ចឹង10ប្រកួតចុងក្រោយរបស់ប្រេស៊ីលបងប្អូនឈ្នះ9ចាញ់1បាទឈ្នះ9ចាញ់1លេង qualify លេង qualify នៅក្នុងតំបន់ CONMEBOL សម្រាប់ World Cup កាលកាលកាលពីដើមឆ្នាំបាទកាលពីដើមឆ្នាំលុតឈីលី4-0លុតបូលីវី4-0ក៏ នៅក្នុងតំបន់កូនមេបលហ្នឹងក៏ស៊ីផុយក្នុងស៊ីផុយដល់មកលេងជាមួយអឺប្រទេសផ្សេងផ្សេងនៅក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅក្នុងឆ្នាំហ្នឹងចន្លោះពីខែ6ដល់ខែ9ឆ្នាំ2022ហ្នឹងប៉ះកូរ៉េត្បូងលុតកូរ៉េត្បូង5-1ប៉ះជប៉ុនលុតជប៉ុន1-0ប៉ះកាណាលុតកាណា3-0ប៉ះតុយនេស៊ីលុតតុយនេស៊ី 6បាទប្រទេសមកពីតំបន់អាហ្វ្រិក2ហើយនៅប្រទេសមកពីតំបន់អាស៊ី2បាទគឺលុតដាច់ដាច់មកអត់មានឲ្យតដៃរួចងាយងាយបាទមានកូរ៉េត្បូងធ្លាប់តដៃបានមួយគ្រាប់ហើយតុយនីស៊ីធ្លាប់តដៃបានមួយគ្រាប់បន្ទាប់មកចូលចូលប្រអប់ World Cup លុតសឺ2 2-0លុតស្វីស1-0មកធ្វើកំ plock កំ plain ជាមួយកាមេរូនកាមេរូនដាក់1-0អញ្ចឹងទៅព្រោះគាត់ជាប់ទៅហើយ ហើយចុងក្រោយគេឈ្នះកូរ៉េខាងត្បូង4ទល់6ម្ដងទៀតអាកាលខែ6នឹងប៉ះគ្នាម្ដងមិត្តភាពនៅដីកូរ៉េដាក់5មួយភាសាមិនបោះចិត្តមកជួបគ្នា World Cup នេះខែខែ12នឹងដាក់4មួយភាសាទៀតចឹងប្រេស៊ីលឈ្នះនឹងឈ្នះចាញ់នឹងចាញ់ណាក្រូអាតអត់ចាញ់សោះបាទ មានដូច្នេះឲ្យស្មើអញ្ចឹងបាលនឹងវាតាតឹងដូចគ្នាតាតឹងដូចគ្នាដល់ពេលប្រវត្តិជួបគ្នាគ្រូអាតអស់លោតត្រឹមស្មើប្រេស៊ីលអញ្ចឹងយប់នេះគ្រូអាតពិតជាពិបាកឲ្យយើងនិយាយមែនតើបងប្អូនណាយើងអាចកាន់ជើងបែបបច្រាអីតាក់ណាតទៀតទេ បាទយើងមើលប្រយុទ្ធបើសិនណាជាយប់នេះប្រេស៊ីលរៀបប្លង់នឹងមែនណា Richarlison នៅខាងមុខ នៃម៉ានៅក្រោយខ្នងរីឆាលីសុនរ៉ាហ្វីញ៉ានៅស្ដាំវើដេស៊ីសជូនៀននៅឆ្វេងអញ្ចឹងអាក្បួនលោកទីតេ4នាក់ហ្នឹងគឺចូលទៅនឹងគឺច្រកណាក៏វាយបានដែរបាទបងប្អូនដឹងហើយវីដេស៊ីគាត់បកកាយអូសចូលក្នុងពីឆ្វេងមកស្ដាំគាត់អូសចូលក្នុងណេម៉ាចកេះគាត់កាច់ដួលកាច់ដួលក៏តែអាដួលរបស់ណេម៉ាហ្នឹងគឺតែងតែបាន free kick បងប្អូនគិតមើលហើយរ៉ាហ្វីញ៉ានឹងដូចគ្នាទៀតបាទដូចទុងអញ្ចឹងបាទនិយាយបាល់ដូចទុងអញ្ចឹង អូយស្គមទេវាជាបច្ច័យមួយល្អដែរសម្រាប់ប្រាវីយ៉ាស្គមតែល្អលេងដូចទុងលេងលេងលេងលមូលលូនជាងវេនេសៀទៀតវេនេសៀគេទៅដោយគេទៅដោយយើងមានគេលមមគេគៀសចុះគៀសឡើងជាមួយខ្សែការពារបាទរ៉ាហ្វីញ៉ាចង់មកមិនក៏បានគឺគាត់ឆ្លិចចុះឆ្លិចឡើងល្អមែនទែនរ៉ាហ្វីញ៉ា ជាងកាសេមីរ៉ូហើយលូកាប៉ាគីតាគេនៅកណ្ដាលកន្លែងមុទសមមនិយាយទៅប្រេយើងដាក់ពីរនោះមមហ្មងចឹងបាំងបានបាំងបានទៅមុខបាំងបានទៅក្រោយគាត់តម្លាក់ចូលក្រោមបន្តិចមកមកជួយមីលីតាវមកជួយធីអាហ្គូស៊ីលវ៉ាជួយម៉ាគីញ៉ូដាក់ដានីឡូនោះគឺមកស្អាតហ្មងអាលីសុនចាំតាអឺដកដង្ហើមមើលពួកនឹងសម្រុកទៅទេបាទពួកបាល់ប្រេងលេងក្រោមនឹងលេងដូចទងមែនហ្នឹងបាទជ្រែកចុះជ្រែកឡើងលេងបាល់ក្រោមល្អក្រោមក្រោមក្រោមក្រោមលើមួយពង ក្រោមក្រោមលុលពងបាទមីលីតាវហើយដានីឡូគាត់រត់ហាយទៅស្រអញ្ចឹងទៅបាទគេយកឲ្យជាអាហ្គោស៊ីលវ៉ាចាំតែបន្តបន្តឲ្យណាក៏បានដែរបាទគេយកវាយឆ្វេងទៅទៅឲ្យយូនីក៏បានវាយស្ដាប់ឲ្យរ៉ាហ្វីញ៉ាក៏បានដេម៉ាហូចូលទៅមួយយីរីឆាលីសុនបាល់ផ្ទះពីស្ដេចជួយឆ្វេងពីស្ដាប់មកដូចរីឆាលីសុនចឹងមកអូយលោតកាប់ដូចផ្ទះចឹងអានឹងវា វាមើលឃើញប្រេស៊ីលអញ្ចឹងមែនបងប្អូនខ្ញុំមិនថានិយាយទៅវាអញ្ចឹងវាកាន់ជើងឬក៏មិនបងប្អូនមើលរបៀបលេងប្រេស៊ីលវាមកទៅបានគ្រប់ក្បាច់មកក្បាច់ក្រោមក្បាច់លើអីមកគ្រប់អស់ហើយប៉ុន្តែយើងក៏ក៏យើងត្រូវកលេងមើលខាងក្រុមអានដូចគ្នាបាទក្រុមអានដែលដឹកនាំដោយលោកស្លាតគូដាលិចបាទយើងឃើញថា អង់ដ្រេក្រាមារិកនៅស្ដាំប្រូណូពេតកូវិចនៅកណ្ដាលហើយអ៊ីវ៉ាន់ពេរីសិកនៅឆ្វេងអញ្ចឹង3អ្នកគាត់នោះគឺគាត់លេងបែបបែបបែបអត់សូវស្រួចមកក្នុងទេបាទអត់សូវស្រួចមកក្នុងទេរបៀបគាត់លេងគឺទះទះបញ្ចូលទះបញ្ចូលទះបញ្ចូលអញ្ចឹងក្រាមារិកហ្នឹងគាត់បានពិតអញ្ចឹងបើគាត់ពិតខ្សែការពារអីចឹងបានពុំមានគាត់ធំហ្មងបាទស្រួអាក្រាមារិកហ្នឹងដួលដួលដួលងើបមិនមែនដួលអត់ងើបទេណា ដួលងើបមកហ្មងយើងឃើញទេចុងបានវិចិត្រគាត់ទះចូលក្នុងអ៊ីវ៉ាន់ពឺរីសិចគាត់រៀងមានរបៀបរបស់គាត់តិចគាត់គាត់ថាទះគាត់ទះតែប៉ុន្តែគាត់មានអាវិធីអូកន្លែងកន្លែងកន្លែងកន្លែងចូលមុខទីអញ្ចឹងមកប្រូសូវិចឲ្យពេទ្យកូវិចអីគេមកជួយគ្នាអញ្ចឹងបានលឿនប៉ុណ្ណាដល់អាស្រ័យលើខ្សែការពាររបស់ប្រេស៊ីលចូលទៅកាត់បាននេះមកយើងបាទម៉ាទីអូកូវ៉ាសិចលូកាម៉ូទ្រិចគាត់អ្នកជាអ្នកជើង support ជំនួយហើយអញ្ចឹងគាត់អាចជាកីឡាករដូចថា គាត់ចូលឬគាត់បោះកាត់អីធ្វើម៉េចធ្វើម៉េចលបឿនដែរបាទបើសិនជារត់លឿនជាងខ្សែការពារអានឹងគឺក្បាច់បោះអឺក្បាច់បោះក្រូអាតនឹងគឺអាចពជាពេលបានពជាពេលបានអញ្ចឹងបើយើងនិយាយមកកណាត់ខាងមុខដែលមាន Modric Brozovic ហើយនិង Kovacic នឹងអឺគាត់គាត់ព្យាយាមបោះបាល់ឆ្ងាយឆ្ងាយមកទាញទាញខ្សែការពារមកខ្សែការពារប្រេស៊ីលមកបិទអាពើរិសិកពេតកូវិចនេះ ចឹងខ្ញុំមិនដឹងថាក្បាច់របស់គាត់នោះពជាពេលបានដល់រូបភាពណាទេប៉ុន្តែគ្រូអានច្បាស់ណាស់ថាចង់ពជាពេលបានពីព្រោះគាត់ដឹងហើយថាបើកណាលេងហ៊ានតាហ៊ានរបស់គ្នាហ៊ានរបស់នេះយប់នេះគឺគឺត្រូវតាមខ្លាំងរបស់ប្រេស៊ីលមកចឹងគ្រូអានពជាពេលបាទចឹងខ្សែការពារក៏នឿយដែរយប់នេះចាំមើលមើលបាទជូដារ៉ូវិចជូរ៉ាណូវិចឌីចាន់ឡូរ៉ែនបាទ យូស្កូកូវ៉ាឌីយ៉ុលហើយនិងបូណាបារីសិចអញ្ចឹងគាត់ក៏ដឹងតែលឿយយកនេះបាទដឹងតែលឿយឲ្យបុកមកហើយបាទដូមីនិកលីវ៉ាកូវិចអ្នកចាំទីចាំតែត្រៀមទៅបញ្ចេញស្នាដៃល្អពេលនឹងបានសញ្ញាបត្រហើយបាទបានសញ្ញាបត្របណ្ឌិតហើយយប់នេះអ្នកចាំទីរបស់ក្រុមក្រូអានបើសិនជាទុបបាល់របស់ប្រេស៊ីលបានជាងសរុបមកវិញខ្ញុំគិតថាបើសិនជាក្រូអាតអាចទាញពេលវេលាបានចប់90នាទី ក៏រាប់ថាជាសំណាងរបស់ក្រូអាតបាទតែបើមានគ្រាប់ខ្ញុំជឿថាគ្រាប់របស់ប្រេស៊ីលនោះឯងក្នុង90នាទីចៃដនលីសតកាប្រកួតឡើងដល់30នាទី2ដងប្រេស៊ីលទុនជើងតិចបាទពួកក្រូអាតគឺក្រូអាតវាជក់ខ្យល់ទៅហើយនៅក្នុងការលេងបាល់យូរជក់ខ្យល់ទាំងអស់គ្នាហើយបងប្អូនអើយបាទខ្ញុំភាសានិយាយចឹង អាកាលឆ្នាំ2013នៅរុស្ស៊ីជក់ខ្យល់ណាបងប្អូនជក់ខ្យល់ណាជក់ខ្យល់អាថៃមកពេលនាទីហ្នឹងមកប៉ះដានដំណាក់វគ្គ16ក្រុមស្មើគ្នាមួយមួយថែម15នាទីពីរដងពេលនាទីទៅមកជាអ្នកដានដំណាក់ដល់ចូលវគ្គ8ក្រុមជួបរុស្ស៊ីទាត់90នាទីស្មើគ្នាជាមួយរុស្ស៊ីថែមមកនៅស្មើគ្នាទៀតបានទាត់ពេលនាទីជាអ្នករុស្ស៊ី ហើយបើមកជួបអង់គ្លេសវគ្គពាក់ដាមដៃព្រាត់ទាត់90នាទីស្មើថែមម៉ោង15នាទីពីរដងមិនស៊ីអង់គ្លេសរួចនេះគ្រូអានបាទចុងក្រោយទៅចាញ់បារាំងបារាំងលុត4-2ហើយឥឡូវវាចូលកលាតារ៉ែលទៀតចឹងក្រូអាតគឺគាត់ចូលកាឡាអូវិញហើយបាទខ្ញុំធ្លាប់និយាយថាអូជាមួយជប៉ុនអូអូអូអូតជប៉ុនទុនជើង តែជប៉ុនបុកបាទចឹងបើថាក្រូអាតអូអូមិនដែលបដ ாய் មិនបដ ாய் គឺគាត់ វាវាវាតោះសំណាងរបស់គាត់ថាបានបាទជប៉ុនបុកជប៉ុនបុកឌូមដាំងឌូមដាំងតែធ្លាយជាងជប៉ុនវាចាញ់ទៅបាទជប៉ុនវាចាញ់ទៅចាញ់នឹងទុនជើងទាត់ពេលនាទីបងអញ្ចឹងហេងសុយអាបើសិនជាចប់90នាទីអូអូប្រេស៊ីលអត់អត់ឲ្យស៊ីបានឬក៏អូប្រេស៊ីលគេហៅថាស្មើគាត់អាចមានតំណាងនៅ15នាទី2ដងនោះថាបានដែរ តែបើសិនជាអូសទៅដល់កន្លែងវគ្គ2នាទី ចប់របស់ប្រេជីលបាទប្រេជីលសុទ្ធសឹងថាដូចតេឡេហ្នឹងបាទសុទ្ធដូចតេឡេអញ្ចឹងខ្ញុំជឿថាបាល់នេះវាអាចមាន3កលៈហ្នឹងឯងមាន3កលៈហ្នឹងបើបើបើលេខ90នាទីស៊ីបានគឺប្រេជីលស៊ីស៊ីខ្មត់ហ្មងបាទហើយបើតាមបោកអាចស៊ីបានវិញតែបើចូលពេលនាទីចប់បាទនេះខ្ញុំនិយាយពីប្រេជីលនិងក្រូអាដែលសួរថាក្រុមណាឈ្នះខ្ញុំមិនអាចនិយាយ ថាក្រុមណាដឹងតែឈ្នះព្រោះថា ទស្សនៈផ្ទាល់ខ្លួនរបស់យើងគឺបែបហ្នឹង